សន្យាគ្មានអ្នកណាឈ្នះចិត្តអូ Christmas. insan kılmış រត់ថ្លៃអូនគិតមកបងរោមិនខឹងអូនឃ្លាតតែខឹងខ្លួនឯងបាត់បង់ត្រឹមជាប់ចិត្តតែគេភ្ជាប់ពាក្យបានមុន